កាប់ជ្រួចប្រឆាំងរថក្រោះ10,000លានដុល្លាររបស់អាមេរិក បំផ្លាញរថក្រោះឈ្លានពានរបស់រុស្ស៊ីសូមស្វាគមន៍លោកលោកស្រីប្រិយមិត្តទាំងអស់ដែលបានមកកាន់គេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជើវលីន កម្មជ្រួចប្រឆាំងរថក្រោះ10តម្លៃ10,000លានដុល្លាររបស់អាមេរិក ដើម្បីកំទេចរថក្រោះឈ្លានពានរបស់រុស្ស៊ីជាមួយនឹងរយៈចម្ងាយបាញ់រហូតដល់4700ម៉ែត្ររបៀបនៃការវាយប្រហារភ្លាមភ្លាមហើយអាចជ្រាបចូលទៅក្នុងរថក្រោះទំនើបស្ទើរតែគ្រប់ប្រភេទទាំងអស់កម្មជ្រួចប្រឆាំងរថក្រោះ Javelin របស់អាមេរិកត្រូវបានចាត់ទុកថាជាអាវុធប្រឆាំងរថក្រោះដ៏មាន ប្រសិទ្ធភាពបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះពាក្យថា Javelin ជាភាសាអាមេរិកមានន័យថា Javelin មានឈ្មោះពេញគឺ FGM 148 Javelin គឺជាប្រព័ន្ធកាំជ្រួយប្រឆាំងអោតក្រោះចល័តដែលផលិតដោយសហរដ្ឋអាមេរិកដែល បានដំណើរការចាប់តាំងពីឆ្នាំ1996មកហើយត្រូវបានធ្វើឲ្យកែលម្អឡើងជាបន្តបន្ទាប់នៅការរចនាបាញ់របស់វាអាចប្រើកាំរស្មី infrared ដោយស្វ័យប្រវត្តិ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរកឃើញកន្លែងលាក់ខ្លួនភ្លាមភ្លាមបន្ទាប់ពីបាញ់បង្ហោះក្បាលក្រប HEAP របស់ Chevrolet មានសមត្ថភាព អាចបាញ់កំទេចរថក្រោះទំនើបទំនើបដោយវិប្រហាពួកវាពីខាងលើដែលជាកន្លែងមានពីសដែកស្ដើងបំផុតរបៀបនៃការវិប្រហារថក្រោះដ៏ពិសេសនេះ ដោយកំជ្រួច Javelin ស្ទើរតែមិនអាចស្ទាក់ចាប់បានវានៅឡើយ និងមាន សមត្ថភាពក្នុងការបំផ្លាញរត់ក្រោះបានយ៉ាងល្អខ្លាំងណាស់កម្មជ្រុតប្រភេទនេះមានប្រយោជន៍ផងដែរក្នុងការប្រឆាំងនិងបន្ទាយឬលីនដ្ឋាន ក្នុងការហោះហើរវាប្រហារដោយផ្ទាល់ដោយសារវាជាក្របផ្លោងដោយតំណឹងតម្រង់នៃការទម្លាក់ក្របបែកគិតត្រឹមឆ្នាំ2019កម្មជ្រុតជេវលីន ត្រូវបានគេប្រើប្រាស់ដោយជោគជ័យប្រមាណជាង5000ដើមក្នុងឆ្នាំ2022កັບជ្រុះ Javelin ក៏ជាអាវុធប្រឆាំងរថក្រោះដ៏មានប្រសិទ្ធភាពដែលត្រូវបានប្រើក្នុងប្រទេសអ៊ុយក្រែនដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រថក្រោះរុស្ស៊ីលក្ខណៈបច្ចេកទេសនៃកំជ្រួយ ប្រឆាំងរថក្រោះ Javelin តម្លៃនៃក្របរកែតនីមួយៗដែលប្រើបានតែម្ដងដោយមិនរាប់បញ្ចូលឧបករណ៍ ចាប់ផ្ដើមឡើងវិញ CLU គឺប្រមាណជាង240,000ដុល្លារនោះប្រហែលជា5.5000លានដងវៀតណាមតម្លៃនៃឧបករណ៍ចាប់ផ្ដើមដំណើរការ LCU ដែលអាចប្រើឡើងវិញជាច្រើនដងគឺប្រមាណទៅដល់249,700ដុល្លារគឺប្រហែលជា5.7000លានដងវៀតណាមការចំណាយសរុបនៃកម្មជ្រួចទាំងមូលគឺច្រើនជាង11000លានដង។ ទម្ងន់សរុបនៃតួទាំងមូលគឺ22.3គីឡូក្រាមម៉ាស៊ីនរបស់ឧបករណ៍ចាប់ផ្ដើមបញ្ជាដែលអាចដកចេញពី CLU បានគឺ6.4គីឡូក្រាមម៉ាស៊ីនមីស៊ីលនៅក្នុងបំពង់បាញ់គឺប្រមាណជាង15.9គីឡូក្រាមប្រវែងជា1.1ម៉ែត្រអង្កត់ផ្ចិតក្បាលក្របគឺ127មីលីម៉ែត្រចម្ងាយបាញ់អង្ អតិប្រមាណនៃ model ដំបូងគឺ ប្រមាណជាង2500ម៉ែត្រ model ថ្មីគឺប្រមាណជាង4000ម៉ែត្រនិងចម្ងាយបាញ់អតិបរមាណនៃ model ថ្មីគឺ4750ម៉ែត្រក្របរំសេរប្រឆាំងរថក្រោះ HEAP មានទម្ងន់8.4គីឡូក្រាម មានសមត្ថភាពជៀបចូលបានទៅដល់750 LI ស្មើស្មើគ្នា ទោះបីជាបំពង់បំពាក់ដោយក្របគ្រឿងសឹកប្រតិកម្មផ្ទុះក៏ដោយពីដាននៃការហោះហើរគឺ150ម៉ែត្រនៅក្នុងពេលវិប្រហា ដោយប្រញាប់ប្រញាល់នឹង60ម៉ែត្រក្នុងពេលវេលារបៀបវិប្រហាដោយផ្ទាល់វាអាចវិប្រហាឧត្តមពេកជ្ជៈដែលហោះហើរក្នុងរយៈកម្ពស់ខ្ពស់ទាបប្រព័ន្ធនាំផ្លូវកំជ្រួច Heromen inference តើកម្មជ្រួច Javelin របស់អាមេរិកអាចបំផ្លាញផ្ទាល់ទៅដល់គូសត្រូវវាអាចវាប្រហារធំត្រជាក់ដែលហោះហើរក្នុងកម្ពស់ពុទាបប្រព័ន្ធការពារពីឧត្តមត្រជាក់ថ្ងៃទី24ខែកុម្ភៈកន្លងទៅក្នុងឆ្នាំ2022ដោយរៀបអបាយកលបំបាយបបាក់ចូលទៅចិត្តរួច ប្លន់យកដី នៅតំបន់ភាគខាងកើតនៃឧបទ្វីបគ្រីមៀនៃប្រទេសអ៊ុយក្រែនប្រទេសអ៊ុយក្រែនដ៏ស្រស់ស្អាតត្រូវបានកងទ័ពរុស្ស៊ីជន់ឈ្លី និង បំផ្លិចបំផ្លាញយ៉ាងខ្លាំងហើយនៅពេលនេះគ្រប់ទីកន្លែងគឺជាទស្សនភាពនៃការនិរិហិនហោចបានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់លេឡំដោយផ្សែងភ្លើង ប្រជា ជនអ៊ុយក្រែនរាប់លាននាក់បានបាត់បង់ផ្ទះសម្បែងនិងការងារ។ និងទ្រព្យសម្បត្តិអស់មួយជីវិតតើមាន ប្រពន្ធប្រមាណអ្នកត្រូវបាន បាត់បង់ប្តីតើមានម្ដាយប្រមាណអ្នកបានបត់បង់កូនជារៀងរហូតប្រជាជនអ៊ុយក្រែនបាន តស៊ូយ៉ាង ស្វិតស្វាញប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដើម្បីជួយពួកគេដោយពីសហរដ្ឋអាមេរិកនិងអង្គការ NATO បានផ្ដល់កម្មជ្រួចមីស៊ីលប្រឆាំងរថក្រោះកម្រិតខ្ពស់រាប់ពាន់គ្រាប់ ហើយពួកគេបានបង្ហាញ ប្រសិទ្ធភាពយ៉ាង ខ្លាំងកម្មជ្រួចជើវលិនបានរៀបរាប់បញ្ចូលមួយ ផ្នែកនៃរឿងនេះផងដែរមួយផ្នែកនៃរថភីដែរជាង230គ្រឿងដែលអ៊ុយក្រែនបានបំផ្លាញចាប់យកឬធ្វើឲ្យខូចខាតរថក្រោះរបស់រុស្ស៊ីដែលត្រូវបានបន្ថែមមួយ ផ្នែកទៀតនោះគឺមុខសវត្ថភាពដើម្បីប្រយុទ្ធជាមួយនឹងកម្មជ្រួច Javelin ប៉ុន្តែពួកគេហាក់ដូចជាមិនសូវមានប្រសិទ្ធភាពនោះទេថ្មីថ្មីនេះកប៉ាល់ចម្បាំងរស៊ីបានបន្ថែមចម្បាំងនិងស្មៅនៅលើគម្របដើម្បីរារាំងសញ្ញាកម្ដៅរបស់ពួកវា ក្នុងគោលបំណងកាត់បន្ថយអតិពលរបស់កំជ្រួចប្រឆាំងរក្រោះជាវលិនដែលជារូបភាពមួយ ដែលត្រូវបានគេប្រសិទ្ធនាមថា Sujewlin ដែលឲ្យឃើញ Murray Madeleine ដែលជារូបភាពមួយ ដែលត្រូវបាន គេប្រសិទ្ធនាមថា ជាសះស្រីរបស់ព្រះយេស៊ូវកាន់រកែត Javelin តាមស្ទីលនៃគំរូនៃព្រះវិហារគ្រីស្ទនៃទិបពាបានទទួលការចាប់អារម្មណ៍នៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមហើយបានក្លាយជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងកងទ័ពរុស្ស៊ីដែលចូលឈ្លានពាន នោះវាមិនច្បាស់ទេថាតើមានកម្មជ្រើសជាវេលាប៉ុន្មានគ្រប់ត្រូវបានរឹបអូសដោយទីហេលស៊ីស្មានមើលថាតើឧបករណ៍បាញ់មខុសណាមួយ ដែលចាប់យកបានឬគ្រាន់តែជា បំពង់ដែលត្រូវបានគេបោះបង់ចោលបន្ទាប់ពីប្រើរួចតែប៉ុណ្ណោះនៅថ្ងៃទី18ខែមិនិនាឆ្នាំ2022មន្ទីរមជ្ឈកោន ពលគឺក្រសួងការពារជាតិអាមេរិកបានប្រកាសថា គឺមានកម្ពុជាជាវលិនចំនួន122គ្រាប់ ដែលត្រូវបានបាញ់ដោយអ៊ុយក្រែនចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមស្នេហាជាតិហើយមានកម្ពុជារហូតដល់100គ្រាប់បានបាញ់ចំគោលដៅប្រទេសខ្លះប្រើប្រាស់កម្ជួយប្រឆាំងរត់ក្រោះជាវលិនមែន PayPal ដូចជាសហរដ្ឋអាមេរិកអង្គការ NATO អូស្ត្រាលីនិងអ៊ុយក្រែននៅអាស៊ីវិញ រួមមានតៃវ៉ាន់ឥណ្ឌានិងឥណ្ឌូនេស៊ីទស្សនវិជ្ជាទូទៅ នៃកម្ពុជាប្រឆាំងរត់ក្រោះជើវលិនគឺជាកំជ្រួយដែលអាចចល័តបាន ដោយពាក់នៅលើស្មា មានសារមុខនៅពេលបាញ់បង្ហោះប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីតើព័ត៌មានបន្ទាប់នឹងទៅជាយ៉ាងណានោះ គេហទំព័រខ្មែរម្ចាស់ស្រុកនឹងបន្តតាមដាននិងផ្តល់ជូនប្រិយមិត្តនៅក្នុងប្រតិបត្តិព័ត៌មានបន្តសូមអរគុណប្រិយមិត្តទាំងអស់ដែលបានចំណាយពេលវេលារបស់លោកអ្នកដើម្បីតាមដាននៅក្នុងកម្មវិធីផ្សាយរបស់យើងខ្ញុំសូមប្រិយមិត្តកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីថ្មីពីគេហទំព័ររបស់យើងខ្ញុំសូមអរគុណជួបគ្នានៅក្នុងប្រតិបត្តិព័ត៌មានបន្តទៀត។